មេសាឆ្នាំ2023សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិបណ្ដោះគំនិតនិងទស្សនៈខ្មែរក្រមគឺជាកម្មវិធីដែលតពីម្សិលមិញ គឺជាកម្មវិធីដែលយើងតែងតែហៅវាគ្មិនផ្ដល់ជាគំនិតផ្ដល់ជាទស្សនៈដើម្បីឲ្យយុវជនយើងមានស្មារតីរឹងមាំមាន ប្រាជ្ញាឆ្លៀសវៃតទល់ជាមួយនឹងអាជ្ញាធរវៀតណាមដែលកំពុងតែធ្វើបាបពួកគាត់ហើយកំពុងតែរឹតបន្តឹងពី ផ្នែកខាងសិទ្ធិបញ្ចេញមតិជាដើមហើយនឹងការចូលរួមរបស់សិទ្ធិមនុស្សរបស់យុវជនផ្នែកក្រនរបស់យើងឥឡូវយើងមានវាគ្មិនម្នាក់ចូលរួមក្នុងកម្មវិធីរបស់យើងសូមស្វាគមន៍លោកថាជារៀបចន្ទីសុខសប្បាយកណាសូមស្វាគមន៍អមចាស់ហ្នឹងហើយអូខេអាថ្ងៃនេះយើងបន្តការពិសាលការពិសាលមិញដោយសារតែពិសាលមិញហាក់ដូចជាមានអឺ ភាពជក់ចិត្តដែរដោយសារតែលោកចន្ទធីបានលើក អំពីច្បាប់ជាពិសេសគឺសិទ្ធិជនជាតិដើមនៅ ក្នុងមាត្រាទី5ហ្នឹងវាពាក់ព័ន្ធទៅក្នុងសិទ្ធិជនជាតិដើមរបស់ខ្មែរក្រមរបស់យើងហ្នឹងវាចំចំណុចច្រើនត្រង់ចំណុចថា ជាអញ្ញាធរយួននោះធ្វើបាបប្រជាប្រដ្ឋខ្មែរក្រមជាពិសេសគឺពិសិលមិញយើងនិយាយអំពីលោកថៃថា ដែលពួកគេនឹងបានទៅទៅសួរនាំឬក៏ចត់ប្រកាន់នឹងឲ្យដាក់ទងចោះដោយសារតែលោកថៃថានឹងគាត់ធ្វើធ្វើការលើកទងខ្មែរក្រមនៅនៅគេហដ្ឋានរបស់គាត់ហើយដូច្នេះហើយមានបានចំនួន5 6នាក់បាន ទៅសួរនាំនៅផ្ទះលោកថៃថា ប៉ុន្តែថ្ងៃនេះយើងមានព័ត៌មានប្លែកមួយទៀតលោកអារៀបចន្ទធីនឹងលើកយកនៅការគម្រាមកំហែងរបស់យុវជនរបស់យើងត្រូវបានអាជ្ញាធរនឹងគម្រាមកំហែងរហូតដល់អាចចាប់ទៅធ្វើទរណកម្មជាដើមឥឡូវសូមជូនវេទិកាទៅលើលោករៀមចន្ទធីមេតាធ្វើកិច្ចក្តីធ្វើបទបង្ហាញថាតើ ការរំលោភអំពៀនផ្នែកខាងស្មារតីនឹងមានមាន មានប៉ះពាល់ទៅដល់សិទ្ធិជនជាតិដើមជនជាតិដើមរបស់យើងយ៉ាងណាដែរលោកថាចន្ទទីគណៈសូមថ្វាយអង្គមព្រះអង្គទីទីសក្ការៈបូជាបំពុងខ្ពស់ជាបឋមខ្ញុំប្រកាសណាសូមបានសូមក្រាបថ្វាយបង្គំចំពោះព្រះតេជគុណគ្រប់អង្គដែលកំពុងតែទស្សនា និងគង់នៅកម្ពុជាក្រោមជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនិងសូមជម្រាបសួរជនរួមជាតិខ្មែរក្រោមជាទីគោរពជាទីស្រឡាញ់ជាទីរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំកណាខ្ញុំបាទអរគុណណាស់ព្រះអង្គដែលព្រះអង្គបានអនុញ្ញាត ឲ្យខ្ញុំបកណាមានឱកាសក្នុងការឡើងបកស្រាយពីទស្សនភាពដែលអាញាធរយួនគម្រាមកំហែងបំផិតបំភ័យនិងបំបាក់ស្មារតីដល់ប្រជាពលរដ្ឋខ្មែរក្រមនាថ្ងៃនេះកន្លងទៅនេះដោយផ្អែកលើនេតិ បណ្ដោះគំនិតនិងទស្សនៈផ្នែកក្រមខ្ញុំបកណាខ្ញុំបាទសូមលើកពីបញ្ហាមួយចំនួនតូចដែលបានកើតឡើងនៅខេត្តឃ្លាំងគម្រាមកំហែងចំពោះយុវជនយ៉ាញ់មីងវ៉ាងគឺបើស្ដាប់ យើងស្ដាប់វីដេអូគាត់និយាយត្អូញត្អែនៅក្នុងវីដេអូដែលគាត់ធ្វើឡើងជូនសាធារណជននេះយើងឃើញថាគួរឲ្យសង្វេគណាស់គាត់ជាកូនកំព្រារស់នៅឯកោដោយសារតែមានជាតិនិយមមានមនសិការជាតិនិយម របស់ខ្លួនដែលបន្សល់ទុកពីឪពុកពីម្ដាយពីជីដូនជាតារបស់គាត់មកគាត់ក៏បានចូលរួមក្នុងការបញ្ចេញមតិតាក់ទងនឹងសិទ្ធិជាជនជាដើមសិទ្ធិជាជនជាដើមសិទ្ធិរស់នៅដោយមានសេរីភាពពេញលេញតាមច្បាប់សិទ្ធិមានសមភាព ដោយពលប្រជាបរតដតីទៀតនិងសិទ្ធិពិសេសមួយចំនួនទៀតដែលជនជាតិដើមខ្មែរក្រមត្រូវបានការពារឡើងដោយច្បាប់អន្តរជាតិហៅកាត់ថា UN Treaty ខ្ញុំបកណាខ្ញុំបានសូម សនុំពរដល់ operator សូមចាក់សម្លេងប្អូនមិនវាងនិយាយបានមកមើល clip គាត់នឹងខ្លីទេនឹងសូមឲ្យចាក់វីដេអូគាត់នឹងបន្តិចដើម្បីឲ្យសាធារណជនបានបាទថ្ងៃនេះខ្ញុំសូមពង្វល់ភីនមួយផ្ញើបងប្អូនទាំងអស់គ្នាផ្ញើដល់សហព័ន្ធសូមគិតមើលឃើញផងពីព្រោះខ្ញុំឡូវគួរបាល់គេដើរតាមគេខ្ញុំខ្លាចថ្ងៃណាខ្ញុំនឹងបានចាប់ខ្លួនណាពីព្រោះថ្ងៃថ្ងៃនេះថ្ងៃ គឺគិតទៅថ្ងៃ8 10លើថ្ងៃមកថ្ងៃ8 10ខែ4នៅក្រោមថ្ងៃ8ថ្ងៃ28ខែខែ2 13ឯនេះឥឡូវខ្ញុំអោយមើលឲ្យដឹងហើយពីព្រោះថ្ងៃណាមួយបើខ្ញុំនឹងបានចាប់ខ្លួនហ្នឹងអាគួរបាលហ្នឹងគេបានហៅខ្ញុំហ្នឹងនឹងធ្វើតាមក្បាច់គេហើយអានេះខ្ញុំសុំនិយាយប្រាប់ឲ្យដឹងឲ្យសុំសហព័ន្ធស្ដាប់ឲ្យលឺសូវ តែខ្ញុំទៅបានចាប់ខ្លួនគេចាប់ខ្លួនខ្ញុំគេទៅជាឲ្យខ្ញុំនិយាយតាមគេទៅទៅនោះហើយមិនដឹងមិនទៅបើខ្ញុំមិនពេញខ្ញុំមិននិយាយតាមគេមើលទៅពីគេវាយគេដំគេថាតែខ្ញុំសុំខ្ញុំសាក់ប៉ុនឲ្យលើសោផងហើយបើថាឃើញនឹងមើលទៅឃើញខ្ញុំបាត់ខ្លួនណានឹង3ថ្ងៃនេះឡើងដឹងឃើញនឹង VOKK KKF ឃើញខ្ញុំមិនដឹងឡើងហើយថែមទៀតបងប្អូនតេមកមិនបានមើលឃើញមុខខ្ញុំនិយាយនឹងឡើយខ្ញុំនឹងបានចាប់ខ្លួនហើយ អានេះខ្ញុំសុំផ្ញើដល់បងប្អូនឲ្យដឹងលឺសូរឲ្យហើយអស់ពីព្រោះខ្ញុំគ្មានម៉ែគ្មានអ៊ំគ្មានបងប្អូនបង្កើតម៉ែឲ្យខ្ញុំទៅស្លាប់អស់ហើយអានេះខ្ញុំឲ្យមើលឃើញពង្វល់ទុកឲ្យហើយឲ្យមើលឃើញឲ្យដឹងហើយបើថាថ្ងៃណាមួយខ្ញុំនឹងបានចាប់ខ្លួននឹងលពោះក៏អាញាធរនឹងវាខំឲ្យខ្ញុំនិយាយតាមវាអានេះខ្ញុំសុំនិយាយឲ្យដឹងលឺសូរឲ្យហើយអស់ពីព្រោះពួកក៏អាញាធរយួននេះនៅនេះវាបាចាន់ខ្លាច់ណាអានេះខ្ញុំសុំផ្ញើឲ្យដឹងលឺឲ្យហើយអស់ តែគេចាប់ខ្លួនខ្ញុំតោហ្នឹងគេបង្ខំឲ្យខ្ញុំហ្នឹងនិយាយកក់សហព័ន្ធកក់បងប្អូននៅក្រៅប្រទេសហើយទី1បើខ្ញុំមិននិយាយតាមគេលគេនឹងគេវាយខ្ញុំក៏គេវាយខ្ញុំហើយថែមទៀតក៏ត្រូវគេស្លាប់ខ្ញុំចោលទៀតអាហ្នឹងខ្ញុំខ្ញុំនិយាយការពិតប្រកបពីព្រោះអាហ្នឹងខ្ញុំខ្ញុំខ្ញុំខ្លាចមិនតែបើខ្ញុំធ្វើវីដេអូនេះទុកឲ្យហើយផ្ញើដល់បងប្អូននៅក្រៅប្រទេសអីចឹងឲ្យដឹងហើយនឹង ទៅដល់សហព័ន្ធឲ្យលឺសូឲ្យដឹងផងអានេះខ្ញុំខ្លាចតែអញ្ចឹងទេ បាទបាទឥឡូវខ្ញុំជម្រាបលាលោកចន្ទមានការបកស្រាយមានការបកស្រាយយ៉ាងណាដែរចំពោះបញ្ហាហ្នឹងដែលយុវជនយើងមានការផិតភ័យក្នុងការគម្រាមកំហែងផ្នែកស្មារតីរបស់ពួកគាត់ ហាក់ដូចជាគាត់មានការប្រុងទុកមុនហើយដោយសារប្រហែលជាមានការ call ឬក៏ទេទូរស័ព្ទនឹងគម្រាមកំហែងគាត់ឬក៏មានបញ្ហាផ្លូវចិត្តអញ្ចឹងធ្វើឲ្យគាត់នៅមានការភ័យព្រួយតើក្នុងច្បាប់នឹងសិទ្ធិជនជាតិដើមរបស់យើង មានអ្វីការពារដល់គាត់ដែរទេលោកចន្ទធីកណាសូមអរគុណបងអឺតកតងនៅអង្គច្បាប់ខ្ញុំប្រកាសណានឹងជម្រាបនឹងថ្វាយប្រកេនអឺទស្សនិកជន និងបដិជគុណគ្រប់អង្គជាក្រោយ ប៉ុន្តែខ្ញុំបកណាឃើញវីដេអូឃ្លីបនេះខ្ញុំបកណាបាននឹកឃើញដល់វីដេអូឃ្លីបអបាដល់ព្រឹត្តិការណ៍មុនដែលអាជ្ញាធរនគរបាលឆ្លៀកឯកសន្តានស៊ីវិលឆ្លៀកឯកសន្តានស៊ីវិលគ្មានអត្តសញ្ញាណជាមន្ត្រីនគរបាលយុទ្ធធរហើយចុះមកចាប់យុវជនមិនវាងនឹងតាមទំនើង ចាប់បក្រាកចូលឡានហើយយកទៅធ្វើកំណត់ហេតុសាកសួរនឹងប្រមានប្រមានហើយកំរាមនឹងប្រើឲ្យពួកសង្គមងឹតមកសម្លាប់ចោលតែណារឿងហ្នឹងមិនមែនរឿងថ្មីទេរឿងនេះគឺខាងនគរបាលជាតិខេត្តឃ្លាំងនគរបាលជាតិវៀតណាមខេត្តឃ្លាំង បានប្រព្រឹត្តអំពើដ៏ខ្មៅកខ្វក់នេះនេះហើយជាសកម្មភាពដែលធ្វើឡើងតាមដំណើរចិត្តអត់មានច្បាប់ទម្លាប់គឺជាសង្គមមួយដែលមិនមាននីតិវិធីដឹកនាំមិនមានរបៀបរបបដឹកនាំតាមយន្តការច្បាប់តទៅសោះ បើនិយាយពីអង្គហេតុខ្ញុំសូមសរសើរខួរក្បាលលោកអូនមិនវាងនេះគាត់ឆ្លាតគាត់មានលទ្ធភាពនិងប្រាជ្ញា ស្មារតីក្នុងការដោះស្រាយបញ្ហាដែលប្រឈមនឹងគាត់ព្រោះគាត់ដឹងថានគរបាលនឹងចាប់គាត់ដូចលើកមុនម្ដងទៀតកាលពីគាត់ទៅចុះបនសេមានៅនៅវត្តមួយនៅក្នុងខេត្តខ្លាំងណាស់ស្រីតម្រើន ហ្នឹងហើយវត្តមើលអញ្ចឹងគាត់ដឹងខ្លួនមកពីគាត់ត្រូវទទួលនៅការគម្រាម កំហែងពី ក្រមនគរបាលជារៀងរាល់ថ្ងៃសំបីតាគាត់ទៅផ្សារទិញកាហ្វេក៏គេទៅតាមរកតាមសើបអង្កេតតាមមើលគាត់ដែរដូច្នេះស្មារតីដែលធ្វើវីដេអូផ្ញើចេញឲ្យបងប្អូនប្រជាជាតិខ្មែរក្រមទាំងអស់ឲ្យបានដឹងសេចក្តីរឿងពិត គឺល្អវិធីសាស្ត្រហ្នឹងគឺជាវិធីសាស្ត្រវិធីសាស្ត្រការពារខ្លួនបានល្អហើយគាត់បានបញ្ជាក់ទៀតថាប្រសិនបើអត់បានឃើញគាត់មានតំណែងតំណងលើបណ្ដាញសង្គមក្នុងរយៈពេលតែ3ថ្ងៃគឺគាត់ត្រូវគេចាប់ខ្លួនហើយហើយកម្មវិធីនៃការចាប់ខ្លួនទៀតសពគឺបញ្ជាឲ្យគាត់ស្កលទោសប្រជាជាតិខ្លួនឯងស្កលទោសលើប្រជាជាតិខ្លួនឯងបើមិនធ្វើទេអាច ត្រូវធ្វើទារុណកម្មរហូតអាចដល់ស្លាប់នេះជាការព្រមាននេះជាការគំរាមកំហែងបំបាក់ស្មារតីរបស់អញ្ញាធិជនឃើញទេពេលម្សិលមិញយើងបានចាក់សំឡេងរបស់លោកប្រធានហូជីមិញឲ្យប្រជាជាតិខ្មែរក្រមទាំងអស់ស្ដាប់និងឲ្យប្រជាជាតិវៀតណាមទាំងអស់ តើប្រសាសន៍របស់លោកប្រធានអូជីមិញនិយាយពាក់ព័ន្ធនឹងសិទ្ធិមនុស្សក៏ quyền hưởng tự do và độc lập và sự thật đã thành một nước tự do độc lập này ឃើញទេលោកប្រធានបាននិយាយអំពីសេរីភាពអំពីសិទ្ធិសមភាពនិងសិទ្ធិមនុស្សមនុស្សកើតមក គ្រប់មនុស្សទាំងអង្គត្រូវតែមានសិទ្ធិរស់នៅជាមូលដ្ឋានដោយមិនអាចប្រកែកបានទេគ្រប់ជាតិសាសន៍លើសកលលោកនេះលោកប្រធានហូជីមិញគាត់បានប្រកាសនិងទទួលស្គាល់ថាសិទ្ធិមនុស្សសិទ្ធិរបស់បុគ្គលម្នាក់ម្នាក់គឺមានសិទ្ធិពីកំណត់រឿងសិទ្ធិដែលមានពីកំណត់គឺมันអាចបដិសេធបានទេ ជារឿងពិតជារឿងដែលត្រូវទទួលស្គាល់ដោយពេញលេញតាមច្បាប់បុរាណតាមច្បាប់ជាតិសាសន៍ដទៃដទៃទៀតនិងច្បាប់អន្តរជាតិឃើញទេដោយឡែកយុវជនមិនវាងជាជនជាដើមជាជនជាដើមនៃប្រជាជាតិ ខ្មែរកម្ពុជាក្រោមគាត់មានសិទ្ធិជាសមូហភាពក្នុងការរស់នៅប្រកបដោយសេរីភាពសន្តិភាពនិងសន្តិសុខគាត់មានលក្ខណៈពិសេសប៉ុណ្ណេះទៀតគាត់មានលក្ខណៈពិសេសថាគាត់គឺជាពលរដ្ឋដែលមានលក្ខណៈផ្សេងពីគេមេត្រា7នៃច្បាប់ ទេពីជនជាតិដើមគេបានចែងការពៀដល់ថ្នាក់ហ្នឹងប៉ុន្តែសួរថាជនជាតិយួនមករស់នៅអាស្រ័យផលពីប្រជាជាតិរបបខ្មែរក្រមហើយបំផ្លាញ ខ្មែរក្រមហើយគំរាមកំហែងនឹងសម្លាប់ធ្វើទុកបុកម្នេញដល់ប្រជាខ្មែរក្រមទៀតតើអស់លោកស័កសមជាមនុស្សដែលអត់ អស់លោកសាកសមជាកម្មាធិការដែលដឹកនាំដោយមគ្គទេសប្រធានហូជីមិញដែរអត់នៅលើពិធីប្រជុំនៅលើអង្គមីទិញគ្រប់អង្គមីទិញកម្មាភិបាលជាន់ខ្ពស់ក៏ដូចជាកម្មាភិបាលជាន់ទាបតែងតែនិយាយប្រតិបត្តិប្រកាសនិយាយប្រតិបត្តិតាមបណ្ដាំនិងយុទ្ធសាស្ត្រ របស់លោកប្រធានហ៊ុនជីមិញដែលជាអ្នកប្រទេសបាទថ្ងៃនេះខ្ញុំប៉ុន្តែមកដល់ឥឡូវហ្នឹងខ្មែរយើងទទួលបានហើយនៅពេលម្សិលមិញខ្ញុំប្រកាសណាខ្ញុំបាន និយាយពីរឿងហ្នឹងនៅឯខេត្តព្រះតពាំងនៅស្រុកកៅផ្ទះលោកថៃថាលើកទង់ជាតិប្រជាជាតិខ្មែរក្រោមគេថាគេជឿចាប់មិនមានច្បាប់អនុញ្ញាតឲ្យ លើកទេលោកថៃថាបាននិយាយបកស្រាយតាក់ទងនឹងទឹកដីកម្ពុជាក្រោមមិនមែនជាទឹកដីរបស់វៀតណាមទេគឺជាទឹកដីដែលជាមរតកកេតនផលនៃជាតិកម្ពុជាក្រោមដូច្នេះជនជាតិដើមដែល ជាទាយាទក្នុងការដំដំណមរតកត្រូវតែមានសិទ្ធិលើកទង់អតសញ្ញាណរបស់ខ្លួនដើមក្នុងពិធីបុណ្យប្រពៃណីជាតិរបស់ខ្លួនពេលនោះមន្ត្រី កម្មាភិបាលយួនគេសួរថាតើលោកឯងសំអាងលើផោះតាងអីខ្លះ ដែលហ៊ានអះអាងថាកូសាំងស៊ីននឹងគឺជាទឹកដីរបស់ប្រជាជាតិខ្មែរក្រមមិនមែនជាទឹកដីរបស់វៀតណាមបើនិយាយអញ្ចឹងណាគឺកម្មាភិបាលយួនអត់បានរៀនសម្បីតែបន្តិចបើបានរៀនក៏រៀនពីពីពីពីសាលាដែលដែលបងរៀន បំភ្លៃមិនមែនបំរៀនកាប់បង្រៀនឲ្យចំណេះដឹងពីកាប់ទេបានឲ្យលោកមិនចេះមិនស្គាល់ពីអ្វីដែលហៅថាពិតប្រាកដអ្វីហៅថាខ្លែងខ្លាយមិនហ៊ានទទួលស្គាល់និយាយរឿងប្រវត្តិសាស្ត្រនិយាយរឿងដែនដីកម្ពុជាក្រោមវាមានតាំងពីសម័យនគរចេនឡា ខ្មែរប្រជាជាតិខ្មែរក្រមនឹងគេមានព្រះរាជារបស់គេទៀតតវតារបស់គេណាមានព្រះរាជារបស់គេទៀតនិយាយឲ្យខ្លីមកដល់ចំនួនបារាំងចូលមកធ្វើអាណានិគមលើដែនដីកូសាំងស៊ីនជាដែនដីកម្ពុជាក្រមហ្នឹងបារាំងបានសាងសង់វិមាន ព្រះនរោត្តមមួយស្ថិតនៅកណ្ដាលទីក្រុងព្រៃនគរដែលខ្ញុំបកណាខ្ញុំបានចរិនហៅថាព្រះរាជវាំងឬក៏ព្រះរាជដំណាក់នោះណាគឺវិមានព្រះនរោត្តមហើយបារាំងធ្វើនៅក្នុងឆ្នាំ1871ទៅដល់ឆ្នាំ800 81 87 វិមានព្រះនរោត្តមបារាំងហ្នឹងបានធ្វើឡើងដើម្បីអូទិសថ្វាយបកលណាព្រះចៅក្រុងកម្ពុជាព្រះនរោត្តមព្រះនាមព្រះនរោត្តមជាក្សត្រខ្មែរជាព្រះមហាក្សត្រនៃចក្រភពខ្មែរនឹងខ្ញុំសូមជម្រាបអស់លោកណាអស់លោកបានសួរ តើលោកថាថាចុះជីដូនជីតារដ្ឋាភិបាលវៀតណាមជីដូនជីតារបស់វៀតណាមហ្នឹងគេមានរាប់រយឆ្នាំរាប់ពាន់ឆ្នាំមកហើយតើគេនៅណាខ្ញុំសូមប្រាប់ម្ដងទៀតថាគេនៅពីនៅហាណូយនោះពីហាណូយមកកម្ពុជាក្រំឆ្លង3តំ3តំបន់ម៉ុងតាញ៉ាចាមបានមកដល់កម្ពុជាក្រោមដែលបារាំងហៅថាកូសាំងស៊ីនឃើញទេ គេមានប្រវត្តិគេណាគេមានឫសគល់គេណាគេមិនមែនចិត្តតែដើរប្រឌិតដោយអស់លោកខាងកម្មាភិបាលរបស់លោកប្រធានហូជីមិញហ្នឹងទេមិនហ៊ានទទួលស្គាល់ការពិតលោកប្រធានហូជីមិញក៏ទទួលស្គាល់ក៏ទទួលស្គាល់និយាយអំពីសិទ្ធិសេរីភាពនិយាយអំពីសិទ្ធិរស់រានមានជីវិតនិយាយអំពីសិទ្ធិ ដែលមានសន្តិសុខផ្ទាល់ខ្លួននិយាយអំពីសិទ្ធទទួលបានការអប់រំនិងហូបចុកការមានការទទួលទានបានយ៉ាងពេញលេញនិងសិទ្ធមានកម្មសិទ្ធិដីធ្លីគឺពលរដ្ឋប្រធានអង្គជំនុំបានអាននៅក្នុងសន្ទរកថាយ៉ាងពេញលេញរបស់គាត់ហើយត្រឹមត្រូវទៀតហើយត្រឹមត្រូវទៀត ប៉ុន្តែសំណួរសួរថាហេតុអីបានជាកម្មាភិបាលរបស់លោកប្រធានមិនធ្វើសោះមិនមិនធ្វើឲ្យនៅស្ងៀមទេមិនមែនមិនអនុវត្តហើយស្ថិតនៅក្នុងការថែរក្សាអភិរក្សទេនេះនេះនេះនេះវាមានព្រះនរោត្តមហ្នឹងណាគុណចាស់មើលមើលស្កម្មស្កាយទេ ហើយបើយើងនិយាយអំពីវិមាន ព្រះនរោត្តមដែលស្ថិតនៅក្នុងកណ្ដាលទីក្រុងព្រៃនគរហ្នឹងគឺជាកេតនភណ្ឌរបស់ បរតខ្មែរក្រមពិតប្រាកដហេតុផលអីបរាំងណាក់ធ្វើសោះហ្នឹងតែខ្ញុំប្រកាសណាអះអាងថារបស់ចេតនភណ្ឌរបស់បរតខ្មែរក្រមបារាំង យកពុនពីខ្មែរក្រមសម័យនោះនាសម័យនោះបារាំងយកពុនពីខ្មែរហើយមកសាងថ្វាយព្រះមហាក្សត្រខ្មែរជាកតបកិច្ចរបស់បារាំងជាអាណត្តិជាបាក់ហើយបារាំងបានធ្វើកំណត់ហេតុជាសក្ខីកម្មថា កសាងវិមាននេះព្រះរាជដំណាក់នេះ ដោយប្រសិទ្ធនាមឲ្យថាជា វិមានព្រះនរោត្តមហើយវិមាននេះទៀតសោតគឺធ្វើឡើងក្នុងគោលបំណងអូទិសជូនថ្វាយចំពោះព្រះចៅក្រុងកម្ពុជាព្រះនាមមហាក្សត្រព្រះនរោត្តមនឹងឯងណាដូច្នេះដោយអអាងដោយអាងនៅអំណះអំណាងបែបហ្នឹងឯង យើងជាបរដ្ឋកម្ពុជាក្រោមរាប់ថាជាកេតនភណ្ឌរបស់ជាតិនៃកម្ពុជាក្រោមមិនមែនរបស់វៀតណាមទេប៉ុន្តែមកដល់ទល់ទល់សម័យងូដេជីមងូដេជីមរដ្ឋប្រហារដាច់បាក់ឡើងមកកាន់អំណាចបំផ្លាញចោលបំផ្លាញអាគារនឹងចោល ហើយសាងសង់អាគារថ្មីឡើងវិញដាក់ឈ្មោះថាវាមិនឯករាជ្យយិនដក្លាប់ត្រង់ហ្នឹងឯងសំណួរសួរថាបើងូដែលយាមជាអ្នកបំផ្លាញតើរដ្ឋថៃបើសង្គមនិយមវៀតណាមទទួលខុសត្រូវដែរអត់ចម្លើយថាត្រូវ តែទទួលខុសនឹងត្រូវ ព្រោះយើងជាអ្នកធ្វើអាណានិគមបន្តពីគេយើងបច្ចុប្បន្នជាអ្នកកាន់អំណាច ដូច្នេះយើងមានកតបកិច្ចក្នុងការទទួលខុសនិងត្រូវចំពោះការខូចខាតលើបេតិកភណ្ឌរបស់ប្រជាជាតិខ្មែរក្រមនេះខ្ញុំសូមជម្រាបលោកថា ហេតុផលនឹងទាំងអស់នឹងហើយ ដែលយើងចង់ចង្អុលបង្ហាញដល់ប្រជារដ្ឋខ្មែរក្រមទាំងអស់និងប្រជាជាតិខ្មែរទាំងមូលទាំងខ្មែរកដាលខ្មែរសរិនខ្មែរលើនិងខ្មែរកម្ពុជាក្រមដល់សុទ្ធតែជាខ្មែរតែមួយទេមើលទៅឃើញទៅយល់ទៅតើខ្មែរយើងមានលទ្ធភាពអីខ្លះខ្មែរយើងបាត់បង់អីខ្លះដែលយួនបំផ្លាញនៅលើទឹកដីកូសាំងស៊ីនបារាំងហៅថាកូសាំងស៊ីនដែលយើងហៅថា កម្ពុជាក្រោមនោះដូច្នេះរឿងវាយបំភ្លេចបំផ្លាញចោលនៅវិមានព្រះនរោត្តមកណ្ដាលទីក្រុងព្រៃនគរហើយសាងសង់ឡើងជំនួសដោយអាគារមួយថ្មីលើក្របលើប្លង់ចាស់ហ្នឹងទាំងស្រុងហ្នឹងមិនមែនធ្វើឡើងដោយចៃដន្យដូចកាសែតមួយចំនួនរបស់យួនចោះផ្សាយ ពីឆ្នាំ1900កាលសម័យងោដេញៀមនោះថាគ្មានកន្លែងទីតាំងដែលត្រូវសាងសង់អាគារបានទេអញ្ចឹងសាងសង់វាយអាគារចាស់ហ្នឹងសាងសង់ធ្វើអឺម៉ូដថ្មីឡើងវិញដើម្បីក្នុងការប្រើប្រាស់របស់ប្រធានាធិបតីងូដេញីមអាហ្នឹងអាហ្នឹងគេនិយាយអំពីសិទ្ធិ កម្មសិទ្ធិបញ្ញាវាស្ថិតនៅក្នុងបេតិកភណ្ឌឃើញទេវាយបំផ្លាញរបស់ខ្មែរអស់ហើយសាងសង់អាថ្មីឡើងជំនួសនៅកន្លែងចាស់នឹងដដែលចុះបើសិនជាលោកឯងស្មោះត្រង់ណាលោកងូដេញយាមឯងស្មោះត្រង់អាចាស់របស់គេហ្នឹងរក្សាឲ្យគេទុកទៅអាហ្នឹងជាកម្មសិទ្ធិរបស់គេ ណាជាកម្មសិទ្ធិរបស់គេលោកឯងចង់ធ្វើដី12ហិកតាណាលើផ្ទៃដីនោះពីម្សិលពីម្សិលមិញខ្ញុំប្រកាសណាថា7ហັດមិនមែនទេខ្ញុំខ្ញុំកណានិយាយខុសសំទោសជាសាធារណៈ12ហិកតាលើផ្ទៃដីក្របទៅដល់ព្រៃឈើក្រាស់ព្រៃឈើដើមឈើធំធំទៀតបើលោកឯងចង់ខ្វះអាគារកន្លែងធ្វើការលោកឯងអាគារនឹងចាស់លោកឯងធ្វើការមិនកើត ធ្វើអាមួយក្បែរនឹងទៀតមកចង់ដាក់ចង់ដាក់ឈ្មោះអីក៏បានដែរឃើញទេចង់ដាក់ឈ្មោះឈ្មោះអីដែលលោកឯងពេញចិត្តដែលលោកឯងចូលចិត្តនឹងដាក់អានឹងអាគារស្នាដៃកើតចេញពីពីផ្ទាល់របស់លោកឯងអានឹងជាកម្មសិទ្ធិរបស់លោកឯងឯអាគារវិមានព្រះនរោត្តមនេះមិនមែនជាកម្មសិទ្ធិរបស់លោកឯងទេដូច្នេះលោកឯងគ្មានសិទ្ធិ មកវាយបំផ្លាញចោលហើយធ្វើថ្មីទេយើងអត់ត្រូវការរបៀបនោះទេមិនត្រឹមតែវាយបំផ្លាញចោលឲ្យធ្វើឡើងវិញដូរទាំងឈ្មោះទៀតលែងមានឈ្មោះវិមានព្រះនរោត្តមហើយគេដាក់ថាងោនិយមគេដាក់ថាវិមានវិមានឯករាជ្យយិនដកឡា ប៉ុន្តែមាននៅស្ងប់ឯណានេះប្រធានាធិបតីក្រោយឡើងមកធ្វើឃាតងាប់ក្នុងអាគារនោះដដែលងូតនិយាយងាប់នៅក្នុងអាគារដែលដែលបំភ្លេចបំផ្លាញរបស់ខ្មែរនោះនឹងឯងជាកម្មផលខ្ញុំសូមជម្រាបអូខេតែសម្រាប់នៅក្នុងសម័យរបស់អ្នកឯងអ្នកសម្រាប់ យើងអរគុណណាលោកចន្ទធីយើងត្រង់ចំណុចហ្នឹងយើងគិតថាវាកន្លង ផុតត្រង់ចំណុចថាវាវាយចោលហើយឥឡូវយើងជាប្រជាពលរដ្ឋខ្មែរក្រមរបស់យើងយើងត្រូវ ថែរក្សានៅបេតិកភណ្ឌដែលយើងដែលយើងនៅសល់សពថ្ងៃយើងត្រូវថែរក្សាយ៉ាងម៉េចឧទាហរណ៍ដូចជាកន្លែងនេះផ្លូវផ្លូវទ្វារនៃខេត្តប្រតិពាំងត្រូវបានគេវាយចោលដែរ ឥឡូវនោះយើងទៀមទាឲ្យធ្វើឲ្យសងយើងវិញប៉ុន្តែឥឡូវនោះមិនដឹងជាមិនដឹងជាយ៉ាងណាឬក៏ធ្វើឲ្យហើយប៉ុន្តែ ជាលក្ខណៈក្បាច់នឹងមិនមានជាខ្វែកខ្មែរតើក្នុងនាមជា យើងជាវិជាបរដ្ឋគួរតែថែរក្សារបស់ដែលយើងដែលនៅមាននេះហើយកុំឲ្យបាត់បង់ហើយនឹងត្រូវបានថែរក្សាបន្ថែមទៀតហើយក៏សារបន្ថែមទៀតតើពលរដ្ឋរបស់យើងគួរធ្វើយ៉ាងណាក្នុងនាមជាប្រជាពលរដ្ឋដែលត្រូវបាន គេបំបបង់គេបោះបង់ឲ្យគេលែងហៅបំផ្លាញចោលយើងនៅសល់វត្តវ៉ានឹងពី461វត្តតើយើងគួរធ្វើយ៉ាងម៉េចយកចន្ទទីចាសូមអរគុណព្រះអង្គអរគុណនឹងហើយតកតងនឹងករណីកេតនៈផលហ្នឹងតាមទស្សនៈរបស់ ខ្ញុំបកណាខ្ញុំបាទថាត្រូវតែនិយាយ និយាយឲ្យពលរដ្ឋខ្មែរក្រោមបានដឹងបានយល់បានចេះវាគឺជាចំណេះដឹងប្រវត្តិសាស្ត្រដើម្បីឲ្យពួកគាត់នឹងប្រាប់តកូនតចៅពួកគាត់ថាយើងធ្លាប់មានវិមានព្រះនរោត្តមដែលជាសម្បត្តិកេតនៈផងរបស់យើងតែត្រូវយល់បំផ្លាញហើយយើង ត្រូវបានគេបំផ្លាញនៅក្លោងឈ្មោះបុរាណរបស់យើងមួយទៀតនៅខេត្តព្រះសីហនុរឿងហ្នឹងក៏យើងត្រូវផ្សព្វផ្សាយបានទូលំទូលាយដែរដើម្បីអីគឺដើម្បីផលប្រយោជន៍សម្រាប់ប្រជាជាតិខ្មែរក្រមទាំងអស់ជាចំណេះដឹងនៃប្រវត្តិសាស្ត្រហើយពួកគាត់ប្រាប់តកូនតចៅរបស់ពួកគាត់នឹងក្នុងដំណើរអភិរក្ស ការពារបច្ចុប្បន្នកេតនាផលដែលជាតំណងស្ថាបត្យកម្មណានៅលើទឹកដីកម្ពុជាក្រោមយើងហ្នឹងនៅមានតែវត្តទេប៉ុន្តែវត្តមួយចំនួនស្ថិតនៅក្នុងការគម្រាមកំហែងពីរដ្ឋបាលសង្គមនិយមវៀតណាមនឹងទៀតឥឡូវនេះ ដូច្នេះខ្ញុំបកាណាសូមអំពាវនាវដល់ ប្រជាជាតិខ្មែរក្រមទាំងអស់ដល់ប្រជាជន គ្រប់សតវណ្ណៈញាក់ខ្លួនឡើង ការពារសម្បត្តិគេមរតករបស់ដូនតាយើងទុកជាគេដំណែលឲ្យកូនឲ្យចៅឲ្យចៅទួតរបស់យើង រាប់លានឆ្នាំក្រោយទៀតដើម្បីឲ្យពួកគាត់បានស្គាល់ពីស្នាដៃនៃពុព្វបរោះករណីដែលរដ្ឋថាវិបាលឬអាជ្ញាធរថ្នាក់ក្រមជាតិចូលមកសុំក្តីចូលមក កុំរៀមកំហែងយកក្តីកុំឲ្យសោះហើយកុំខ្លាចរដ្ឋាភិបាលយួនដែលធ្វើកំពុងធ្វើអាណានិគមលើទឹកដីរបស់យើងទៀតឯងព្រោះពួកគេអត់មានអធិពលអីលើច្បាប់ស្ដីពីជនជាតិដើមទៀតទេច្បាប់ស្ដីពីជនជាតិដើមគេចែងមកទុកសម្រាប់ឲ្យរដ្ឋជាសមាជិករដ្ឋជាសមាជិក ភាគីចុះហត្ថលេខាគោរពប្រតិបត្តិនិងធានាឲ្យមានភាពយុត្តិធម៌ត្រឹមត្រូវជាទីបំផុតដល់ជនជាតិដើមដែលពាក់ព័ន្ធឃើញទេអញ្ចឹងគ្មានទេសពតែពាក្យគម្រាមកំហែងគូតភោកុហករបស់អាញាធរគ្រប់ចន្ទនៈទាំងអស់គ្រប់សតបណៈពួកគេគ្មានអំណាចមក គ្របដណ្ដប់លើយើងដោយទស្សវត្ស80ឬទស្សវត្ស90ទៀតទេភ្នាក់ខ្លួនឡើងយើងនៅគេដំណើរមានអីមានតាមវត្តអារាមហ្នឹងមានខ្លងទ្វាវត្តអីនេះឯងហ្នឹងប៉ុន្តែខ្លងទ្វាវត្តមួយចំនួនយួនមកបបួលខ្មែរវាយចោលប្រជាអធិការខ្លាចគេពេកអោះវាយតាមគេទៅគេឲ្យលុយមកធ្វើថ្មីឃើញទេ ហើយពហិគ្រប់ពហិទាំងអស់ព្រះវិហារតាមវត្តនៅនៅកម្ពុជាក្រោមសតតែមានសាវតាកសាង300 500 400ឆ្នាំឬ1000ឆ្នាំ1000ឆ្នាំជាងក៏មានដែរឃើញនោះហើយជាគេតនផលរបស់យើងណាបងប្អូនប្រឹងប្រែងការពារធ្វើគ្រប់មធ្យោបាយដូច ពុទ្ធបរិស័ទនៅក្នុងខេត្តលង្ហូដែលគេហៅថាវិញឡុងហ្នឹងវត្តបូរីទនុំសេកហើយនឹងវត្តតាភាយឃើញទេពួកគាត់ស្រោគ្នាការពារសមិទ្ធផលទ្រព្យសម្បត្តិការុផលបតិកផលរបស់ជាតិឲ្យបានគង់វង្សនោះហើយជាអត្តសញ្ញាណរបស់យើងដែលមិនអាចប្រលប់បាន ហើយដែលมันអាចថ្លែងបន្លំបានកណាសូមមានប៉ុណ្ណឹងជំហានទី1ខ្ញុំកាលណាសូមប្រកេនវេទិកាហ្នឹងទៅប្រគុណព្រះអង្គម្ចាស់វិញបាទណៃយើងបានកន្លះម៉ោងហើយយើងត្រង់ចំណុចដែលយើងត្រូវសំខាន់គឺយើងត្រូវ ថែរក្សាបេតិកភណ្ឌរបស់យើងហើយជាទ្រព្យសម្បត្តិវប្បធម៌របស់យើងនឹងបានល្អហើយប៉ុន្តែស្មារតីរបស់ពួកគាត់នៅឥឡូវសពថ្ងៃហាក់ដូចជារងាដូចជាពួកគាត់នឹងមានការអឺតស៊ូក្នុងការទៀមទានៅសិទ្ធិសេរីភាពនេះពួកគាត់មិនតន់យល់អំពីសិទ្ធិរបស់គាត់សូមឲ្យលោកចន្ទធីបញ្យល់អំពីដោយម្ដេចទៅពិសាលមិញយើងបានជជែកគ្នាដល់ត្រង់ចំណុចកែងហៅ អឺសិទ្ធសម្រេចវាសនាខ្លួនតើការសម្រេចវាសនា ខ្លួនដោយវិធីរបៀបណាឧទាហរណ៍ថាយើងសម្រេចទៅលើការអនុវត្តនៅ សិទ្ធសម្រេចវាសនា ខ្លួនឯងតាមបែបធ្វើនយោបាយបែបធ្វើការថែរក្សានៅប្រពៃណីទំនៀមទម្លាប់របស់យើងហើយនឹងបានជជែកផ្សាល់មិញខ្លះហើយប៉ុន្តែថ្ងៃនេះចង់ឲ្យបន្ថែមក្នុងចំណុចថាតើសម្រេចវាសនាដោយរបៀបណាដើម្បីឲ្យគាត់នឹងមានវិធីដើរកុំឲ្យវា ដើរដោយសុភិសិពិលមានវិធីណាដើរឲ្យត្រឹមត្រូវបាទបណ្ដាសូមអរគុណព្រះអង្គអរគុណបាទតកតងនឹងយុទ្ធសាស្ត្រនៃការអនុវត្តសិទ្ធិសម្ដេចជោគវាសនាខ្លួនរបស់ខ្លួនឯងយើងមិនមែនចិត្តតែធ្វើតាមលើឃើញទេគុណចាស់ហើយនឹងជម្រាបជូន បងប្អូនបរិវត្តខ្មែរក្រមទាំងអស់យើងមិនមែនធ្វើតាមនឹកឃើញទេហើយមិនថាជាសកម្មភាពនយោបាយមិនថាជាសកម្មភាពសន្តិសុខមិនថាសកម្មភាពសម្ដាប់ធ្នាប់សង្គមទេណាគឺយើងអាចធ្វើបានទាំងអស់ក្នុង ដំណើរនៃការអនុវត្តសិទ្ធស្វ័យសម្បត្តិជោគវាសនាខ្លួននៅខ្លួនឯងឥឡូវខ្ញុំសូមឧទាហរណ៍នៅក្នុងដំណាក់កាលមួយដែលសហព័ន្ធបានធ្វើសំណួរសួរថាតើសហព័ន្ធធ្វើតាំងពីមុនរហូតមកដល់ឥឡូវហ្នឹងគាត់ធ្វើលើឆាកអន្តរជាតិ អំពាវនាវឲ្យរដ្ឋាភិបាលវៀតណាមឈប់មានការរំលោភបំពានមកលើប្រជាជាតិរបស់ខ្លួនអំពាវនាវឲ្យអន្តរជាតិជួយអន្តរាគមជួយការពារដល់ប្រជាជាតិរបស់គាត់តើនឹងជាសកម្មភាពអីសកម្មភាពនយោបាយនឹងឯង ជាសកម្មភាពនយោបាយនឹងឯងបិទពួកគាត់ធ្វើ ក្នុងដំណើរដែលពួកគាត់ឈ្មោះទៅទៀមទាឲ្យអន្តរជាតិជួយអន្តរាគមជួយរកយុត្តិធម៌ពួកគាត់ព្យាយាមធ្វើឲ្យបញ្ហាខ្មែរក្រមហ្នឹងទៅជាបញ្ហាអន្តរជាតិដើម្បីអន្តរជាតិគេយល់ជ្រួតជ្រាប គ្រប់កលុកលៈនៃសាច់រឿងរបស់ខ្មែរក្រមដែលត្រូវបានរដ្ឋាភិបាលយួនរំលោភតាំងពីសម័យបៅដៃរហូតមកដល់សម័យសង្គមនិយមវៀតណាមបច្ចុប្បន្ននេះនេះហើយជាសកម្មភាពដែលផ្នែកនយោបាយ សម្ដែងឡើងដោយផ្នែកនយោបាយរបស់សហព័ន្ធនេះនិយាយចំពោះប្រជាជាតិខ្មែរក្រមនៅក្រៅស្រុកហើយអ្នកនៅក្រៅស្រុកនោះមិនមែនសុកសុកអីចង់មកក្រៅក្រៅស្រុកដើម្បីធ្វើចលនាតស៊ូតាមអហិង្សាតាមការតស៊ូមតិដើម្បីទាមទារសិទ្ធិសេរីភាពរបស់ខ្មែរក្រមអ្នកដែលរត់អ្នកដែលមកធ្វើការងារនៅសហព័ន្ធសន្តិភាពជនរងគ្រោះដោយខ្ញុំកណ្ណាខ្ញុំបានជាដើម ដោយព្រោះតែដើរប្រម៉ែប្រមូលសិភៅប្រវត្តិសាស្ត្រនិយាយតាក់ទងនឹងសេនាប្រមុខសុនគុយហ្នឹងយកទម្លាក់ទុកហ្នឹងកេញរបស់គេក្នុងវត្តរាយការទៅឲ្យនគរបាលគេយកខ្ញុំកណាយកទៅវាយនៅនឹងនគរបាលអស់មិនពី3ព្រឹកក្នុងខណៈដែលគេយកខ្ញុំកណាខ្ញុំបានយកទៅធ្វើទរណទារុណកម្ម ដើម្បីសួរថាសៀវភៅនោះយកទៅលាក់ទុកឯណាតើសំណួរសួរថាតើនរណាខ្លះបានដឹងកណាខ្ញុំកណាយកទៅមានទេអត់មានទេមានតែគ្នាឯង4 5 5អង្គប្រសង4 5អង្គក្នុងវត្តហ្នឹងពេលដែលគេយកកណាយកទៅវាយសួរចម្លើយនៅនៅប៉ុស្តិ៍នគរបាលឃុំសួរថាប្រចាំអធិការលោកហ៊ានកម្រើកទេ បច្ចាអធិការមុនចំនួនមុននោះត្រូវបានគេចាប់ហើយកាត់ទោសឲ្យជាប់គុកក្នុងសហគមន៍មានពេល1ខែ1 2សប្តាហ៍មានពេលតែមួយថ្ងៃមួយពេលទេដែលត្រូវមានសិទ្ធិប្រវត្តិធ្វើសិលទៅទៀតក្រៅពីនោះគឺនៅក្នុងសហគមន៍គ្មានតំណែងតំណងជាមួយនរណាទេ បើមានសិទ្ធិមានរឿងបញ្ហាហើយ បើមានតំណែងតំណងជាមួយនឹងអ្នកក្រៅពីគ្រួសារគឺត្រូវគេយកទៅដាក់ក្នុងគុកវិញគេមិនឲ្យនៅក្នុងគុកសហគមន៍ទេពេលចាប់ប្រចាំអធិការដែលពនាមស៊ិនខូនដែលមានមុខតំណែងជាប្រធានរណសេស្រុកស្រុកកន្លងគេហៅថាកាំងឡុងតើប្រចាំអធិការថ្មីឡើងដោយដោយដោយសងអង្គណាគឺដោយលោកតាអង្គចាស់មួយអង្គ ដែលលោកគ្មានសមត្ថភាពធ្វើអីក្រៅពីដកស្មៅក្រៅពីដាំមួយអមអីជុំវិញនឹងវត្តសម្អាតវត្តហ្នឹងទេលោកអត់មានលទ្ធភាពធ្វើអីទាំងអស់ពេលដែលគេយកខ្ញុំយកទៅយកទៅសួរចម្លើយនៅសាលាគុំសំបីតែមួយម៉ាត់លោកអត់ហ៊ានសួរលោកគ្រាន់តែងាកមើលតែកៅភ្នែកទេលោកឲ្យកៅភ្នែកថាលោកអាណត្តិលោកស្រឡាញ់ប៉ុន្តែលោកមិនមានលទ្ធភាពក្នុងការការពារឬឲ្យយោបល់យ៉ាងណានេះ អឺលោកចន្ទធីការចំណន់ហ្នឹងនិងការតស៊ូសម័យហ្នឹងហើយនៅសម័យឥឡូវមានការខុសគ្នាបែបណាដែរបង ចន្ទធីជួយបញ្យល់ត្រង់ចំណុចថា កាលពីដើមយើងតស៊ូដោយការខ្លាចបំផុតឥឡូវទីពេលនេះយើងគួរខ្លាចដូចអញ្ចឹងទៅទេកណាសូមអរគុណសំណួរហ្នឹងកណាថារោនឹកនិយាយតែកណានឹកមិនឃើញតែបានគុណសួរនេះគឺជាចំណុចក្តៅ សម័យសម័យទសវត្ស80ឆ្នាំ84 85 86ក្នុងកណាបួស84 85 86ហ្នឹងណាសម័យហ្នឹងណាក្រំតែស្ដាប់ VOA ណាលោកតើអឿងលោកតើអឿងចៅអធិបាលឡើងថ្មីហ្នឹងលោកលោកលោកស្ដាប់ VOA ណាលោកកេះខ្ញុំកណា ទៅក្បែរហើយបានបើកបើកស្ដាប់ពីទីទេហើយឡើងទៅកត់បិទបន្ទប់ឲ្យជិត បានបើកទីទីស្ដាប់2នាក់នឹងនិយាយអំពីព័ត៌មានព័ត៌មាននិយាយការពិតឃើញទេពីវិទ្យុសំឡេងសហរដ្ឋអាមេរិកហៅថា VOA ប៉ុន្តែយើងស្ដាប់ហើយគឺចុះមកវិញអត់អាចនិយាយរំលែកឲ្យអ្នកដតីផ្សេងពីយើងដឹងទៀតបានទេព្រោះ យើងអត់ដឹង ថាណាណាកេញផង ក្នុងស្ទប់សង់ដូចគ្នាហ្នឹងក៏មានកេញបើយួននៅក្នុងនោះដែរណាគុំចាណាមានមានមានកេញក្នុងយួននោះខ្លាំងអញ្ចឹងនិយាយអំពីវិធានការការពារកេតនាផនទ្រព្យសម្បត្តិរបស់ជាតិយើងពិបាកនឹងធ្វើឡើងណាស់ពិបាកនឹងធ្វើឡើងណាស់លួចធ្វើដោយចោលអញ្ចឹង ទ្រព្យសម្បត្តិរបស់ខ្លួនឯងទ្រព្យសម្បត្តិមរតករបស់ដូនតាខ្លួនយើងសោះតែយើងចង់ថែរក្សាវាយើងចង់ទុកដាក់វាយើងត្រូវតែលួចហើយលួចនឹងអត់អត់កម្មាំងបានទេយួនកិញយួននៅពេញក្នុងវត្តហ្នឹងមកគេតម្រូវឲ្យខ្ញុំកាលណាខ្ញុំបានសឹកតាប៉ុន្តែនៅពេលដែលខ្ញុំកាលណាសឹកហើយសុំពូវិញ គ្រូអឺសុំមិនបញ្ចេញឈ្មោះគាត់ទេគឺគណៈកម្មប្រធានគណៈកម្មការអាចារ្យវត្តគេហៅបាងវងត្រីជួរហ្នឹងគេមិនអត់ខ្ញុំគណៈបុគ្គឃើញទេហើយខ្ញុំកាលណាហ្នឹងស្ថិតនៅក្នុងការតាមដានដូចលោកប្អូនជិនវាងចឹងគាត់ណាទុកបេះដកអេស្អីគេហៅថាប្រមាថដីនៅវាលស្រែបន្តិចក៏មានកម្លាំងជីវពលគេទៅតាមទៅមើលពី ពីតាមគ្រប់ជំនាញទាំងអស់ដូច្នេះនៅអត់បានហើយអត់ដឹងថាទៅណាទេព្រោះខ្ញុំកាលណាអត់ស្គាល់នៅឯណាផងធំឡើងទៅបួសបួសហើយនៅស្គាល់ហើយត្រឹមមកក្នុងភូមិសុំដូច្នេះមានយោបល់ម្នាក់ទៀតពីគ្រូរបស់ខ្ញុំកាលណាដែលគាត់ជាគ្រូវិទ្យាល័យបង្រៀននៅសាលារដ្ឋវៀតណាមគាត់ថាទៅស្រុកខ្មែរទៅមានដឹងស្រុកខ្មែរនៅណាទៅឃើញទេនេះហើយដោយព្រោះតែ សកម្មភាពរំលោភរបស់វៀតណាមទៅខ្ញុំកណ្ដាលខ្ញុំបានបានឃ្លាតឆ្ងាយពីមាតុភូមិរបស់ខ្លួនឃ្លាតឆ្ងាយពីសាច់ញាតិសាច់សាលោហិតរបស់ខ្លួនព្រោះអីព្រោះការបៀតបៀនរបស់ជនបរទេសដែលធ្វើអាណានិគមលើស្រុកកំណើតរបស់ខ្លួនហ្នឹងអត់ខុសពីសាច់រឿងរបស់បងប្អូនមិនបានទេប៉ុន្តែសម័យនោះ យើងនៅតែធ្វើបានយើងនៅតែធ្វើបានបិទមានការយកចាប់ព្រះមេគុណទីគុណຕົកចាងយកទៅសួរចម្លើយហើយសម្លាប់ចោលក៏ពិតមែនប៉ុន្តែយើងនៅតែអ្នកណាខ្លាចគឺខ្លាចអ្នកណាហ៊ាននៅតែហ៊ានដូចគ្នាដូចសម័យហ្នឹងចឹងប៉ុន្តែយើងអត់មានលទ្ធភាពទូលំទូលាយដូចឥឡូវទេហើយយើងអត់មានបណ្ដាញទំនាក់ទំនងថាសហព័ន្ធហើយឥឡូវហ្នឹងគេមកចាប់អង្គនេះនេះ គេចាប់ប្រសងអង្គនេះនៅវត្តនេះគេយកទៅចម្លើយព្រោះតែហេតុនេះយើងអត់មានតំណែងតំណងឲ្យបានទេសហព័ន្ធនៅតាមសហព័ន្ធឯពលរដ្ឋនៅក្នុងប្រទេសគឺស្ថិតនៅក្នុងការជន់ឈ្លីវេដំរបស់យួនគ្រប់វត្តគ្រប់អារាមគ្រប់សហគមន៍នៅតែគេធ្វើបានណាខ្ញុំសូមជម្រាប បងប្អូនយុវជន ខ្មែរក្រមទាំងអស់ នាសម័យហ្នឹងស្រួលបំផុតស្រួលហើយផឹកទូរស័ព្ទដល់ពិភពលោកគេដឹងទាំងអស់ហើយសហព័ន្ធយើងមានទូតមានអ្នកការទូតខ្ញុំមិនសុំមិនតាន់ហៅទូតតែខ្ញុំសុំប្រាប់ថាសហព័ន្ធយើងមានកាយឡាយការទូតនៅ UNPO ធ្វើការ24ម៉ោងនៅនោះជាមួយនឹងអន្តរជាតិនៅនោះដូច្នេះគ្រាន់តែមានរឿងអី បាន10នាទីតនេះដឹងដល់យូរអត់ទៀវហើយមានន័យដែលត្រូវខ្លាចហើយសម័យនោះយើងអត់ទាន់មានច្បាប់ស្ដីពីជនជាតិដើមហ្នឹងឯណាយើងគ្រាន់តែសំអាងលើសម្ដីរបស់លោកប្រធានលោកមគ្គទេអ៊ុកជីមិញហ្នឹងលើកយើងសំអាងតែប៉ុណ្ណឹងដែលយើងនាំគ្នាចិត្តតែប្រឹងប្រែងចិត្តតែធ្វើដើម្បីការពារដោយខ្ញុំកាលណាធ្លាប់បាននិយាយក្នុងវីដេអូឃ្លីបមុនមុនថា ទោះបីមានការបញ្ជាពីចវាយនាយរបស់ខ្លួនក៏ដោយក៏มันអាចរឿងខ្លះដែលมันអាចធ្វើបានគឺឆ្លាក់ឆ្លៀតរក្សាការពារដោយព្រោះតែខ្លួនជាបេះដូងជាខ្មែរឃើញទេដូចតែនៅនិគមថៅវត្តស្វាយសៀងនិគុណមួយអង្គដែលលោកកាន់កម្មវិធីសិក្សាលោកលោកលះបងច្រើនណាលះបងច្រើន ចង់អីចង់បានធនធានកុំឲ្យវារលត់ទៅបាត់បើនិយាយអំពីភាសាខ្មែរហ្នឹងនៅទឹកដីកម្ពុជាក្រោមវប្បធម៌អក្សរសាស្ត្រគឺស្មើនឹងពួកលេបមនុស្សចិត្តអស់បាត់ហើយនៅសល់ចុងជើងបន្តិចទេខ្ញុំសូមជម្រាបអឺប្រាប់បងប្អូនយុវជនយើងទាំងអស់ឥឡូវហ្នឹងប៉ុណ្ណឹង ខ្ញុំថាស្រួលហើយឃើញទេច្បាប់ស្ដីពីជនជាតិដើមមានឥទ្ធិពលលើយួនយ៉ាងម៉េចបងប្អូនដឹងណាថ្ងៃចូលឆ្នាំនៅគេហាត់ឋានរបស់លោកថាច់ថាយួនមកប្រហែលអ្នក7អ្នកលោកថាច់ថាម្នាក់លោកថាច់ថានិយាយតាមអន្តិយួនប្រកែកអរួយសុំមិនប្រកែកខ្ញុំសុំមិនប្រកែកទេសុំមិនវែងញែកទេ រឿងហ្នឹងគ្រាន់តែមកដឹកនាំក្រុមមកដើម្បីអំពាវនាវឲ្យមានការដាក់ទង់3000ហ្នឹងចុះព្រោះទង់3000ហ្នឹងมันមានរដ្ឋមិនតាន់ទទួលស្គាល់ណែបើសម័យទស្សវត្ស80កំថាលើកទង់ខ្ញុំផ្ទាល់ហើយគ្រាន់តែប្រមូលទៅបាត់បញ្ជាគេមកគេឲ្យប្រមូលអត្រាស្លឹកក្រឹតតង្កេះតង្កេះប្រមូលយកទៅដុត ហើយដល់តែខ្ញុំប្រកាសណាទទួលបន្ទុកលោកតើអឿងលោកតាជួយគ្នាទៅមកក្នុងវត្តហ្នឹងនៅណានៅសល់ខ្ញុំប្រកាសណាខ្ញុំបានហ្នឹងដែលចេះអសនៅប្រហែលមានណាចេះណាចោះបួសក្មេងៗទូទូហ្នឹងហើយលោកតើអឿងប្រើទៅចាក់ទៅប៉ុន្តែដល់ទៅនឹកឃើញយីមិនអណ្ដុតអញ្ចឹងសាររបស់ល្អល្អហ្នឹងអត់តន់ដឹងថាហ្នឹងជាកេតនាផងដែរណាអត់តន់ដឹងទេតើសាររបស់ល្អល្អតើ មើលទៅសត្រាស្លឹករឹតនិយាយពីនំជ្រឹងជ្រឹងទាំងអស់រាប់រយឆ្នាំមកហើយហើយមិនបានត្រូវដុតចោលចឹងខ្ញុំកណាដើររើសសត្រាស្លឹករឹតដែលនេះហ្នឹងដែលដាច់ធ្លាក់លបាយនៅមិននៅក្នុងសណ្ដាប់ធ្នាប់របស់វាហ្នឹងអាហ្នឹងកណាប្រមូលទៅដុតមែនសូមស្មើទោសលោកម្ចាស់អើយណាខ្ញុំបានយកទៅដុតមែន ប៉ុន្តែសត្រាស្លឹករឹតណាដែល នៅក្នុងប្រអប់ត្រឹមត្រូវនៅតាមសម្ដាប់ធ្នាប់របស់វាត្រឹមត្រូវខ្ញុំកណាបានយកទម្លាក់ហឹមហើយណាហេតុផលនេះបានខ្ញុំកណាយកទៅតាមគេដែរបើគេប្រើមិនយកទៅបើមិនធ្វើអញ្ចឹងទេយើងអត់អាចខែរក្សានឹងការពៀបានទេព្រោះសត្រាស្លឹករឹតមួយចំនួនដែលវាលប៉ាត់លប៉ែនឹងយើងអត់ដឹងថាក្បាលណាកទុយណាហើយយើងមានពេលណាទៅស្រាវជ្រាវអាហ្នឹង អត់មានទេគេប្រើតែ1ម៉ោងធ្វើម៉េចរើចេញដល់ដល់អស់ហើយយើងធ្វើបាន3អង្គជាមួយនឹង1អង្គនោះកោនិយាយអត់ច្បាស់យកទៅយកទៅរុំដបងថ្ងៃដបងរុំដាក់នៅក្នុងបោហើយដល់មកប្រាប់ឲ្យយោបល់លោកទៅអឿងចៅអធិការថ្មីលោកថាអីតែអានោះលួចអស់ហើយកដោកឡាត់ចូលស៊ីខ្ទេចហើយ ចឹងបានថ្ងៃស្អែកលោកគ្រូទៅ ទៅផ្សារខេត្តទៅទីរួមខេត្តទៅទិញថង់ផ្លាស្ទិកមកបានរុំយកទៅលើនោះតែអត់បាទជាមិនតាន់មានអ្នកទៅយកមកទេខ្ញុំបង្ហាញខ្ញុំរំដីនៅនៅនៅកន្លែងណាអូកណាកណាទុកសវត្ថភាពមកទុកខ្ពស់មកបាទហើយសវត្ថភាព100ឆ្នាំក៏អត់មានភ្លៀងដល់ដែរលើកលូត្រាតែវាយអានឹងចោលមកបានឃើញហឹម លឺថាតាវាយនឹងចូលមកឃើញហើយណែរឿងហ្នឹងខ្ញុំកាលណាត្រូវគេយកទៅវាយអត់3ព្រឹកឈាមចេញទៅជាតាមទៅជាហឹមឃើញទេបងប្អូនតស៊ូសមាធិស្រួលបំផុតយើងមានច្បាប់ការពារយើងច្បាប់ ស្ដីពីជនជាតិដើមនឹងជាខឿនជាខឿនសម្រាប់អីជាអោក្រោះ ជាយន្តការពារជាអាវក្រោះជាកំភ្លើងធំជាយន្តហោះច្បាំងរបស់យើងគឺអាហ្នឹងហើយយើងប្រើតែហ្នឹងឯណាអាវុធដ៏ទំនើបរបស់យើងបំផុតគឺអាហ្នឹងហើយនឹងអានេះណាធ្វើបងប្អូនធ្វើក្រោកឡើងតស៊ូហើយសូមជម្រាបបងប្អូនណាសូមជម្រាបម្ដងទៀត ថាយើងមិនមែនត្រឹមមកធ្វើលើកទងជាតិថែរក្សាគេតនផលអីទេមិនមែនត្រឹមប៉ុណ្ណឹងទេយើងនៅមានសិទ្ធជាច្រើនទៀតដែលយើងត្រូវធ្វើណាដោយនិយាយអំពីសិទ្ធស្វ័យសម្រាប់ជោគវាសនាខ្លួនឯងមានមេត្រាទីទី3នៃច្បាប់មេត្រាទី3នៃច្បាប់ស្ដីពីជនជាតិដើមបានចែងថា ជនជាតិដើមមានសិទ្ធិស្វ័យសម្រេចតាមស្មារតីសិទ្ធិនេះ ជនជាតិដើមត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពី ស្ថានភាពនយោបាយរបស់ខ្លួនដោយសេរី និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគិច្ច និងវប្បធម៌របស់ខ្លួនដោយសេរីឃើញទេមេត្រាហ្នឹងគេចែងអញ្ចឹងដូច្នេះប្រជាជាតិខ្មែរក្រមបងប្អូនយុវជនទាំងអស់ហ្នឹងអត់មានចាំបាច់ទៅរហូតលោកសហរដ្ឋអាមេរិកមកដើម្បីជួយស្ទួយការសម្រេចចិត្តឲ្យខ្ញុំផងអត់ទេអស់លោកអនាយករដ្ឋមន្ត្រីវៀតណាមជួយផងអត់ទេ គេចែងថាម៉េចមានសិទ្ធស្វ័យសិទ្ធស្វ័យសម្រេចសិទ្ធស្វ័យសម្រេចនឹងចែងថាតាមស្មារតីនៃសិទ្ធនេះជនជាតិដើមត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីស្ថានភាពនយោបាយរបស់ខ្លួនដោយសេរី ណារបស់ខ្លួនហ្នឹងដោយសេរីទៀតដោយអត់មានទឹះអីទេប៉ុន្តែគ្រាន់ធ្វើនៅក្នុងដែនធម្មមេធបតីធ្វើនៅក្នុងដែនយុទ្ធធរមិនមែនសេរីហ្នឹងនាំគ្នាទៅធ្វើតបាណាបាតណៃទេអាហ្នឹងអាហ្នឹងសូមជម្រាបហ្នឹងលោកចន្ទធីត្រង់ស្មារតីរឹងមាំរឹងគុតមុត ត្រឹងមាំស្មារតីដែលមានភាពរឹងមាំតើយើងគួរ គួររៀនច្បាប់ដើម្បីឲ្យម៉េចដើម្បីឲ្យច្បាស់លាស់ហើយដើម្បីឲ្យរឹងមាំធ្វើម៉េចរឹងមាំគាត់បើគាត់ភ័យយុទ្ធសាស្ត្រដែលអាចទុនជ្រេបាន គឺសត្រូវរបស់យើង គេមិនយកច្បាប់មកអនុវត្តគេអាចប្រើផ្លូវកាត់តុលាការនៅលើគេ ច្បាប់នៅលើគេ ប៉ុន្តែវិធីសាស្ត្រនោះធ្វើឡើងបានតាំងពីសម័យមុនតែឥឡូវឡែងហើយมันហ៊ានធ្វើទេដោយព្រះអង្គទៀតថែនព្រះអង្គមានថេរដីកាថាមិនហ៊ានទេធ្វើសាកមកទៅដឹងហើយណាព្រះអង្គដល់ប្របាពេកព្រះអង្គប្រាប់ដែរហ្នឹងប្រាប់ថាហ៊ានធ្វើមើលសាកដឹងហើយឃើញទេខ្ញុំចង់លើកទឹកចិត្តបងប្អូនណាឈប់បាបស្ដីពីជនជាតិដើមនឹង100ជាងប្រទេស ហើយក្នុងអារយជាងប្រទេសហ្នឹងមានអ្នកតំណាងរដ្ឋរបស់សង្គមនិយមវៀតណាមហ្នឹងចូលរួមសញ្ញាផងដែរដូច្នេះសិទ្ធិទាំងអស់ដែលមានចែងនៅ ក្នុងច្បាប់សិទ្ធិប្រជាជនជាតិដើមគឺស្របច្បាប់ស្ថិតនៅក្នុងវិសាលភាពនៃការអនុវត្តពេញលេញរបស់ជនជាតិដើមនៅលើទឹកដីកម្ពុជាក្រោម ហើយប្រជាពលរដ្ឋប្រជាពលរដ្ឋរបស់យើងហ្នឹងគាត់ស្គាល់ថាគាត់ហ្នឹងជាជនជាតិដើមហើយហើយឬនៅតាមខ្ញុំបកាណាស្រាវជ្រាវឃើញថាបរតខ្មែរក្រមគាត់ដឹងខ្លួនគាត់គាត់ដឹងខ្លួនគាត់ថាគាត់ គឺជាងើយបាងឌីឡាគឺជាជនជាតិដើមហេតុផលអីបានខ្ញុំបកាណាខ្ញុំបាទ បានហ៊ានទទួលស្គាល់ថាបងប្អូនខ្មែរក្រមដឹងខ្លួនឯងថាជាជនជាតិដើមព្រោះពួកគាត់ចេញពីផ្ទៃម្ដាយរបស់គាត់ចេញមកគឺយួនមានចំនួនតិចណាស់នៅតាមសហគមន៍របស់ខ្មែរណាគាត់បើកភ្នែកព្រិចមកគាត់មើលឃើញតែសពតែខ្មែរហើយរបៀបរបបប្រពៃណីទំនៀមទម្លាប់ គឺប្រព្រឹត្តឡើងតាមលក្ខណៈខ្មែរធ្វើបន់មន់លោកឆាន់ដាវេប្រកេនណាធ្វើឡើងតាមប្រពៃណីទំនៀមទម្លាប់ខ្មែរដូច្នេះគាត់ស្គាល់ប្រពៃណីទំនៀមទម្លាប់ហ្នឹងតាំងពីគាត់នៅតូចតូចនៅចាប់ពីដឹងក្តីនៅពី4 5ឆ្នាំឡើងទៅគឺគាត់ស្គាល់ប្រពៃណីរបស់គាត់ហើយ ក្រំតែតែក្នុងមួយរយៈចុងក្រោយសតវត្សចុងក្រោយនេះយួនគេបំពុលបរិយាកាសយួនគេបំពុលបរិយាកាសគេបញ្ចូលវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់គេបញ្ជ្រាបឲ្យគ្រប់ជ្រាបឲ្យគ្រប់សហគមន៍របស់ខ្មែរហើយគេគេហៅថាពាក្យយ៉ាងដងនោះណាគឺគេដឹកនាំឲ្យធ្វើឲ្យប្រព្រឹត្ត តាមការចង្អុលបង្ហាញនិងគម្រាមកំហែងរបស់គេមិនមែនខ្ញុំមកដឹកនាំទេដឹកនាំឲ្យគម្រាមកំហែងទៀតនេះមកដល់មកដល់បច្ចុប្បន្នហ្នឹងយុវជនខ្មែរក្រមយើងទាំងអស់សិតតែស្ថិតនៅក្នុងការគម្រាមកំហែងហ្នឹងហើយទោះថាហេតុអីបានជាមិនធ្វើតាមរដ្ឋាភិបាលរដ្ឋាភិបាលរងថ្ងៃហ្នឹងគេយកចិត្តទុកដាក់គេជួយដល់ជនក្រីក្រគេធ្វើអាការអភិវឌ្ឍ គ្រប់វិស័យទាំងអស់ដើម្បីតែប្រជាជាតិខ្លួនគេហ្នឹងចុះហេតុអីបានជាខ្មែរក្រមមិនមើលគេក្នុងផ្លូវអាក្រក់ហេតុអីបានជាមិនឃើញកិច្ចការល្អល្អដែលគេបានធ្វើនោះប៉ុន្តែកិច្ចការល្អដែលអស់លោកបានធ្វើចំពោះខ្មែរក្រមហ្នឹងវាមានចំនួនតែមួយទេអាកិច្ចការដែលបំផ្លាញខ្មែរក្រមហ្នឹងមាន19ហើយឥឡូវខ្ញុំប្រកាសណាមិនបាននិយាយច្រើនទេយកតែរឿងលោកថៃថាយកមកនិយាយនិយាយ5ខែមិនតាន់អស់ លោកថៃថា ធ្វើការតស៊ូមតិក្នុង ជាសកម្មក្នុងឋានៈជាសកម្មជនរបស់ខ្មែរក្រមកូនរបស់លោកថៃថាហ្នឹងទៅសុំសញ្ញេបញ្ជាក់ពីលក្ខណៈសម្បត្តិដើម្បីទៅធ្វើការនៅក្រុមហ៊ុន នៅរោងចក្រគេមិនបញ្ជាក់ឲ្យផងឃើញទេអាហ្នឹងហើយអាហ្នឹងហើយជាការរំលោភសិទ្ធិមនុស្ស បាច់ទៅយូរយថ្ងៃច្រើនអានឹងរំលោភសិទ្ធិមនុស្សចុះមនុស្សមិនបានហៅថារំលោភសិទ្ធិមនុស្សគ្រាន់តែមិនសញ្ញេប៉ុណ្ណឹងសោះហ្នឹងមិនសញ្ញេឲ្យបញ្ជាក់អំពីលក្ខណៈសម្បត្តិដើម្បីបានឯកសារហ្នឹងទៅធ្វើការនៅរោងចក្រអង្គមិនសញ្ញេអាហ្នឹងសោះមិនវាឈានទៅដល់សិទ្ធិមនុស្សមិនបានទុធាក់ទុទាត់ទុជេរប្រមាថឯណាខ្ញុំសូមជម្រាបរដ្ឋថៃបើវៀតណាមឯងថាណា មនុស្សរស់នៅប្រកបដោយ ភាពថ្លៃថ្នូរក្នុងនាមជាមនុស្សគឺមនុស្សមានតែមានការងារធ្វើមនុស្សត្រូវមានការទទួលបានសេវាកម្មសិក្សាបានទូលំទូលាយឲ្យត្រឹមត្រូវមនុស្សត្រូវបានការពារដោយច្បាប់ អំពីសន្តិសុខផ្ទាល់ខ្លួន អំពីសិទ្ធិរស់រានមានជីវិតនិងអំពី សិទ្ធស្មើគ្នាចំពោះមុខច្បាប់ដោយលោកប្រធានហូជីមិញបានបានបានប្រកាសអញ្ចឹងឃើញទេនោះហើយទើបគេហៅថាមនុស្សមានសិទ្ធិពេញលេញរស់នៅក្នុងសង្គមដែលប្រកបដោយយុត្តិធម៌ប៉ុន្តែអស់លោកគាត់ណាมันបាច់រច្រើនទេគ្រាន់តែពិនិត្យមើលលទ្ធភាពរបស់លោកថៃខានៅក្នុងសហគមន៍របស់គាត់គឺ ជួបរឿងមួយបាត់ទៅហើយជួបករណីរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបាត់ទៅហើយអូខេរកណាទៀតបាច់រកណាទៀតទេតែបើលោកថាហេរដ្ឋថៃបាល់យើងមិនមិនមិនមិនមិនទុកចិត្តលោកថៃថាចឹងចង់ឲ្យលោកថៃថាដើរតាមមេគានយោបាយរបស់រដ្ឋថៃបាល់យួនយើងទើបយើងធ្វើអញ្ចឹង បើហើយក្រៅពីហ្នឹងទេយើងអាចបានធ្វើអញ្ចឹងបើលោកឯងចិត្តសឿងបើកឲ្យខ្ញុំទៅសឹងគេទៅមកបើមិនប្រុងព្រៀតស្កេស្កាស់បត់ល្មើសពេញទឹកពេញដីទាំងអស់នោះហ្នឹងហ្នឹងហើយត្រង់ហ្នឹងហើយដែលប្រជាជាតិខ្មែរក្រមគេអត់ព្រមនៅជាមួយលោកឯងទៀតនោះណា គេទៀមទាសិទ្ធស្វ័យសមាជិកវាសនាខ្លួនដល់ខ្លួនឯងហើយក្នុង ដំណើរនៃការអនុវត្ត ទៀតសោតគឺយើងមានដោយគុណចាស់ថាយើងមានអោក្រោះយើងមានកំភ្លើងធំណាយើងមានយន្តការច្បាប់យន្តការច្បាប់ហ្នឹងហើយជាយុទ្ធតផនសម្រាប់យើងដោះស្រាយជាមួយនឹងរដ្ឋាភិបាលធ្វើអាណានិគមលើយើងអូខេអរគុណបងដល់ម៉ោងល្មមហើយអរគុណច្រើនដែលបងបានបកស្រាយទៅលើព័ត៌មានថ្ងៃនេះគឺ ចំណុចល្អមែនទែនសូមអរគុណដល់ដល់ពេលដល់ម៉ោងដល់ល្មមហើយចឹងសូមអរគុណលោកចន្ទធីឬសូមសំឡេងស្មាតទេបណ្ណាបាត់ហើយអូខេឥឡូវប៉ុណ្ណឹងចាស់សូមប្រិយមិត្តទាំងអស់ដែលបានទស្សនានៅកម្មវិធី live នេះសូមជួបសូមបញ្ចប់ប៉ុណ្ណឹងចោះសូមសន្យាថានឹងជួបគ្នានៅសប្តាហ៍ក្រោយនៅវេលាម៉ោងដដែលគឺថ្ងៃថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍គឺនឹងជួបលោកថាច់ លោករៀមចន្ទធីបន្តចឹងសូមអរគុណច្រើនសូមថ្វាយបង្គំលាហើយនឹងសូមចម្រើនពរលាប៉ុណ្ណឹងចា៎